ចង់ស្លាប់ទេគឺមានតែវិបត្តិមួយដែលធ្វើឲ្យនោះឈួតចិនធ្វើឲ្យមនុស្សម្នាក់នោះមិនកុំនិនទើបគិតសម្រាប់ចិន មិនខ្លួនឯង លើលោកនេះគ្មាននាងណាចង់ស្លាប់ទេគឺមានតែវិបត្តិមួយដែលធ្វើឲ្យនោះឈួតចិត្ត ប់ជីវិនខ្លួនឯង យ៉ាងណាចង់ស្លាប់ទេគឺមានតែវិបត្តិមួយដែលធ្វើឲ្យនោះឈួតចិត្តធ្វើឲ្យមនុស្សម្នាក់នោះមិនកំណត់ទើបគិតសម្រាប់ចិត្ត ប់ជីវិតខ្លួនឯង